សួស្តីខ្ញុំគឺអ្នកស្រីម៉ូរីខ្ញុំបានណាត់នឹងលោកចាងវ៉ាងមករួចហើយអូអ្នកស្រីម៉ូរីលោកចាងវ៉ាងកំពុងតែចាំអ្នកស្រីអរគុណអ្នកស្រីខ្ញុំមិនមែននិយាយអួតទេនេះជាឃ្លាំងធានាឯកជនសុខសាន្តជាងគេ នៅក្នុងពិភពលោក គឺចូលចិត្តទទួលបញ្ជីដែលមាន តម្លៃពីអ្នកមានទាំងអស់ប្រធានបទរបស់កងសន្តិសុខពួកខ្ញុំ ក្រុមស៊ីឈ្នួលធ្វើបេសកកម្មក៏បំបីបំបានដែរ នេះមានដំឡើងម៉ាស៊ីនតាមដាននិងទូរទស្សន៍ថតជាប់24ម៉ោងលើ24ម៉ោង You name it ទ្វារបិទហើយឃ្លាំងធានាត្រូវស្រូបយកខ្យល់ចូលទាំងអស់ក្នុងរយៈពេល10នាទីខ្យល់ត្រូវស្រូបចេញទាំងអស់ទោះជាមនុស្សឬសត្វក៏ត្រូវតែស្លាប់ដែរអញ្ចឹងតើបាននៅធនាគារប្រទេសស្វីសក៏មិនឈ្នះពួកលោកដែរ ក្នុងផ្ទះកុំកំសាឲ្យសោះស្ដាប់បានទេសុំជើញខាងនេះ សូមជើញតាមសបាយសូមជួយកាន់ដាប់ទៅដោះកូននោះខ្ញុំផងបាទបាទបាទអូសុំទោសក្តៅណាស់មែនទេអូយ៉ាអូក្តៅបន្តិចហើយណាអូស្ទើរតែរលាកដៃទៅហើយ ស៊ីនតាមដានបានបង្ហាញថា នៅខាងក្នុង មានរបស់មានជីវិតថាម៉េចមើលនោះនៅខាងក្នុងឃ្លាំងធានា មានក្មេងម្នាក់ទៀតតោះខ្ញុំតាណាហើយថាម៉េចហ្នឹង 5នាទីទៀតអស់ខ្យល់ហើយស្នាមរៀមដែលខ្ញុំមានបញ្ហាហើយតើមានបញ្ហាអីទៅហេតុអីក៏បើកមិនចេញកូនរបស់ខ្ញុំស្លាប់ឥឡូវហើយតើមានអ្នកណាអាចបើកបានទេពួកគេជប់សម្រាប់អស់ទៅហើយខ្ញុំទៅបណ្ដឹងប៉ូលីសថាមានបញ្ហាក្រុមស្រោចស្រង់ពិសេស មនុស្សរបស់ក្រុមស្រោចស្រង់ពិសេសកងសរសិទ្ធខំបញ្ចេញក្រុមមនុស្សស្រោចស្រង់ពិសេសភ្លាមឆាប់ឡើងមកអេលីឡងអេលីឡងខ្ញុំត្រូវនៅទីនេះទេពួកខ្ញុំចេះមើលថែកូនសរសៃហើយឆាប់ចេញទៅ មើលមើលតើមានលុយទេបែពួកបេសកកម្មលើកណាក៏អត់សុខដែររកភាពត្រីតាបន្តិចទៅតើបានទេសត្វតែប្រហាប់ហែគ្នាទេបើមិនពេញចិត្តទេលើក្រោយឈប់រកឯងហើយអញ្ចឹងក៏មិនល្អដែរត្រូវឲ្យឯងថាបងយ៉ាងនេះចិត្តរបស់ខ្ញុំធ្វើមិនអាចស្ងប់បានបានផ្ញើចូលទាំងអស់ហើយ ឲ្យឆាប់ឡើងទៅគេចិត្តអានកសាច់ចាប់ហើយអាឡូបងចាប់អាម៉ាស៊ីនផ្ដាល់លេរបស់បងប្រាការមិនបានទេកលឹះត្រង់ប្រមាណបោកហើយឬនៅកលឹះមកពីណាមកក្នុងអ៊ុតក៏មានកលឹះដែរនៅចុងបំផុតអោះមើលឃើញអា ទេអ្ហ្មិចក៏ជួនគ្នាម្លេះអ្ហ្មិចក៏ជួនគ្នាម្លេះបងម៉ែកបើកទ្វារបងម៉ែកបងម៉ែកអាការពិត ខ្ញុំមានលុយច្រើនណាស់ដែរតាអឺយកក៏យកខ្លាចឯងស្អីអូនធ្វើស្អីហ្នឹងនៅមិនទាន់ឆ្អិនទេឯណាអាសែមអាសែមណែណាអេបើកទ្វារទៅអូនរវល់ណាស់បងទៅបើកទៅទៅឲ្យឆាប់ឡើងទៅលោកតើអាចទទួលយកបានទេ មិនមែនខ្ញុំកក់ទេនេះជាអសយដ្ឋានរបស់លោកណាហឹមសំចាំមកផ្លែនអូនដោះស្រាយខ្លួនឯងទៅលេង30សិនទៅចាំគិតទៀតបងម៉េចសម្លាញ់ ណាសំទោសណាសំចាំមកផ្លែតសិនបងម៉េចអាតើបងមានអារម្មណ៍ថាមនុស្សនេះរឹងមាំណាស់ទេគេរឹងមាំយ៉ាងម៉េចទៅបើសិនជាបងមិនឲ្យលុយគេទេគេនឹងទៅវិញទេអញ្ចឹងឯងទិញម៉ូតូមិនក៏មិនប្រាប់ខ្ញុំមិនឲ្យទិញម៉ូតូឯងពួកខ្ញុំនៅជាមួយបង3ឆ្នាំហើយបងមិនដែរនិយាយប្រាប់ខ្ញុំរឿងអីទេហើយបងទុកពួកខ្ញុំជាមនុស្សឈួតទៀតហេតុអីក៏ប្រើឡានចាស់មិនព្រមផ្លាស់បងមិនប្រាប់3ឆ្នាំមុនរួមដៃគ្នាជាមួយអ្នកណាបងមិន ប្រាប់រឿងអ្វីខ្លះបងគិតតែមើលខ្លួនឯងទៅនៅមានទៀតបងមានលុយប្រមាណបងមិនប្រាប់ទេចំណាយរបស់បងប្រមាណបងមិនប្រាប់ទេបងខុសគឺជារឿងរបស់បងមានអីចម្លែកទៅបងគ្មានអីចម្លែកនោះទេចូលចិត្តពកក្រហមក៏មិនប្រាប់ចូលចិត្តក្រុមប៊ីនិងហ្វូតាក់ក៏មិនប្រាប់តើហេតុអីទៅត្រូវតាមបរិយក៏មិនប្រាប់ខ្ញុំចង់ទិញម៉ូតូឬអីខ្ញុំប្រាប់បងនោះអញ្ចឹងមែនហើយពួកឯងអត់មានសួរខ្ញុំផងតើខ្ញុំនិយាយពីស្អីពួកឯងនិយាយប្រាប់ខ្ញុំពីរឿងម៉ូតូរបស់ពួកឯងមិនព្រមឈប់ពួកខ្ញុំចង់ដឹងក៏បងមិននិយាយប្រាប់ពួកខ្ញុំដែរ ចង់ដឹងរឿងអីដែរតាពីមុនបងមានមិត្តស្រីទេមែនហ៎ណាហើយឈប់តែញ៉ៃអមេក៏ប្រែប្រួលហាយ៉ាងនេះនឹងសម្លាញ់ម៉ូតូត្រូវក៏ទិញទេបើសិនជាឯងមានលុយឯងទិញខ្លួនឯងទៅហើយខ្ញុំមានពីណាមកអរគុណមកមេកអឺឡូនេះសញ្ញាទទួលទៅណែគឺបងមករៀននេះណាជូនចំនួនមិនបាច់និយាយគ្នាទេ

to provide comfort and protection when things get a bit baffling and worried. Sam Tong Se. King Kong. ស្ដេចព្រីឈីតាឯងឈ្មោះឈីតាឲ្យតែលេបញ្ជាមួយយើងមក នេះជាដំណើរផ្សាយរបស់បុគ្គលិកទូតប្រទេសចិនលោកសាស្ត្រាចារ្យលីម៉ាន់ឈួនត្រូវជាប្រធាននាយករបស់រោងចក្រថ្នាំ BAS នៅម៉ាឡេស៊ីជាមួយនឹងលោកសាស្ត្រាចារ្យកម្មយានរបស់រោងចក្រថ្នាំ CTC ឬប្រជែងគ្នាពីរឿងថ្នាំព្យាបាលជំងឺមហារីកចិត្តបោកសាវនាការវិនិច្ឆ័យហើយប៉ុន្តែលោកសាស្ត្រាចារ្យលីម៉ាន់ឈួននៅពេលដែលហោះហើរធ្វើដំណើរទៅអូស្ត្រាលីមានគ្រោះថ្នាក់កើតឡើងដោយមិនដឹងពីមូលហេតុលោកសាស្ត្រាចារ្យលីហើយនឹងគ្រួសាររបស់គេព្រមទាំងបុគ្គលិកនៅក្នុងរោងចក្រទាំងអស់12នាក់ឥឡូវទើបតែរកឃើញសារសព11នាក់ប៉ុណ្ណោះ ចំណែកលោកសាស្ត្រាចារ្យកម្មយានដែលជាមនុស្សរួមដៃគ្នាជាមួយលោកសាស្ត្រាចារ្យលីម៉ាន់ឈួនកាលពីមុននោះនឹងធ្វើការសម្ភាសជាមួយនឹងអ្នកកសែតនៅក្នុងពេលឆាប់ឆាប់នេះហើយហើយប្រកាសដាច់ខាតថាថ្នាំព្យាបាលជំងឺមហារាជគឺជាថ្នាំរបស់គេយ៉ាងម៉េចនឹងមានអីផឹកទេ ទឹកតែយ៉ាងម៉េចដែរថ្លៃពាក់កណាលទេណាធ្វើយ៉ាងម៉េចទៅអញ្ចឹងឯងយកទាំងអស់ទៅ ឲ្យខ្ញុំទាំងអស់ដូចជាមិនសូវល្អទេដឹងខ្ញុំចង់បានដែកបាក់បែករបស់ឯងប៉ុណ្ណោះរួចហើយយកដែកថ្មីមកដូរជាមួយនឹងឯងទៀតបូករួមទាំងម៉ាស៊ីននេះទៀតឯងបានចំណេញហើយអញ្ចឹងសម្រាប់យ៉ាងនេះហើយណា ឯងថាមិនធ្វើទៅបានហើយបើអញ្ចឹងហេតុអីបានជាថ្លៃពាក់កណ្ដាលក៏ឯងយកដែរអូឯងជួយគេទុកដូចថាធ្វើប៉ុនទេធ្វើយ៉ាងនេះនឹងអាចស្រួលខ្លួនបន្តិចឯងតាមគេដឹងមានតែឯងទេទើបដឹងខ្លួនឯងទឹកក្រូចក៏ឯងមិនផឹកបារីក៏ឯងមិនជក់ដៃកំតិចកំទីយ៉ាងនេះឯងមិនដាច់ចិត្តអញ្ចឹងបើអញ្ចឹងរឿងការពីមុនឯងធ្វើមិនអាចជំរុះចោលបានឯងជំរុះចោលមិនបានទេ អ្នកដែលជំរុះចំមិនបានគឺឯងអ្នកដែលអាសារំលឹករឿងនេះក៏ឯងដែរតើបានសុខទេ ខ្ញុំបានណាត់ជាមួយលីម៉ាន់ឈួនរួចហើយគេមិនមកការរកស៊ីនេះពួកយើងគឺមិនទទួលទេផ្សងព្រេងម្ដងទៅ សាស្ត្រាចារ្យលីសួស្ដីកុំកំរើកប្រទេសផ្ដាពួកខ្ញុំជាមនុស្សដែល លោកត្រូវការរកនោះហើយស្នាមកញ្ចៅឯរបស់លីមិនឈុនពិតប្រកបមែនខ្ញុំសុំទោសខ្ញុំមិនដឹងថានៅមានមនុស្សអីអាចទុកចិត្តបានសោះ ពីព្រោះខ្ញុំមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលវេលាសិទ្ធិអំណាចរបស់កម្មយានធំខ្លាំងណាស់ខ្ញុំយល់ថាបើចង់ទៀមទាថ្នាំខ្ញុំមកវិញដោយស្របច្បាប់មើលទៅគឺពិបាកខ្លាំងណាស់ SPAT ថ្នាំទាំងអស់នេះមានលាយជាមួយថ្នាំចិនច្រើនណាស់ខាងប្រទេសលោកខាងលិចប្រហែលជាមិនទទួលស្គាល់ទេតែរឿងនេះមិនសំខាន់ទេសំខាន់នោះគឺវាអាចជួយមនុស្សបានខ្ញុំចំណាយពេលវេលាអស់20ឆ្នាំពិសោធន៍នឹងថ្នាំព្យាបាលជំងឺមហារីកនេះត្រូវកម្មយានលួចយកទៅទាំងយ៉ាងនេះ មិនអាចធ្វើទៀតបានទេ ពេលដែលគេលួចយករូបមន្តថ្នាំទាំងអស់ទៅគឺបំផ្លាញឯកសារទាំងអស់កម្មយានជាងបានថ្នាំនេះក៏ដូចជាទទួលបានទ្រព្យសម្បត្តិធំ ជាងគេនៅក្នុងពិភពលោកទាំងមូលដែរលោកមិនស្រឡាញ់លុយទេ ខ្ញុំគ្រាន់តែចង់ជួយមនុស្សទេ ប៉ុន្តែខ្ញុំនៅមិនទាន់បានជួយអ្នកណាទាំងអស់ខ្ញុំបាននាំទុកដល់សាច់ញាតិដែលនៅក្បែរខ្លួនខ្ញុំស្លាប់អស់ហើយណាមួយ នៅ មានដៃគូមួយចំនួនទៀតលោកចង់ជួយគ្រួសារប៉ុន្តែអត់មានលទ្ធភាព ឆ្នាំប្រភេទនោះណែណា thank you ប្រភេទនេះឥឡូវប្រហែលជានៅក្នុងរោងចក្រថ្នាំរបស់កម្មយានជីងពីព្រោះគេចង់បែងចែកចំណែកថ្នាំប្រភេទនេះឲ្យពេលដែលលោកលួចបានហើយនោះកុំភ្លេចត្រូវដាក់នៅក្នុងកេសដែលគ្មានទម្ងន់អញ្ចឹងទៅទើបអាចធ្វើឲ្យជាតិថ្នាំនៅនឹងណក្រោយពេលដែលបើកបាន3នាទីខាងក្នុងនឹងคลายទៅជាស្ថានភាពគ្មានទម្ងន់ហើយជូនពរឲ្យពួកលោកបានជោគជ័យខ្ញុំហើយនឹងអាបឺតចែកផ្លូវគ្នាធ្វើសកម្មភាពខ្ញុំនឹងយករូបមន្តថ្នាំទៅបំផ្លាញពលិទាំងប្រមាណនៅក្នុងបន្ទប់កុំព្យូទ័រ thank you សែមនិងមីសែលធ្វើជាអ្នកជំនួយនៅខាងក្រោយសាវតារបស់ពួកឯងគឺលើកនេះលើកមុនគឺស្រីលក់ខ្លួនម្ដងនេះគឺវ៉ាន់សៀវហ្វូគ្រាន់បានហើយបងលើកណាក៏ធ្វើជាមនុស្សថ្លៃថ្នូរដែរចាំរកម្ដងណាផ្លាស់សាវតាបានទេរូបថតពួកឯងមួយស្លឹកនោះក៏បើកភ្នែកធំដែរមែនទេដល់ទៅកុំលេងជាមួយបងណាជឿថាបងស្រាលថាអូនឯងទេហ៎អូនអូនណាចាប់អូនយកទៅលក់ធ្វើជាស្រីខូចទៀតណែកុំមាត់ផឹកទឹកមួយកែសិនទៅហ៎ណែ អេកុំផឹកអីអមាញ់មិញខ្ញុំឃើញមនុស្សដាក់របស់ចូលទៅក្នុងនឹងផងតើបានទិញលបែងថ្មីទៀតហើយគឺទំនិញចាស់ទេឆ្នាំសន្លប់ផលិតនៅប្រទេសសូវៀតកាលពីមុនពេលដែលផឹកហើយខ្ញុំចុចកលឹះនេះទៅវានឹងបញ្ចេញប្រតិកម្មភ្លាមហើយធ្វើក្នុងខ្លួនគឺពិបាកទ្រាំហើយក៏សន្លប់បាត់ទៅបើមិនមែនជាមនុស្សពិសោធន៍នៅសូវៀតទេខ្ញុំក៏គ្មានលុយទិញដែរអាយ៉ាពិតជាអស្ចារ្យមែនហឹមឲ្យខ្ញុំខ្ចីមើលបន្តិចមើលណែណាអេ ហើយទឹកមកកែនោះណែណាហោកុំកំរើកដាក់កែចុះភ្លាមលើកដៃឡើងលើទាំងអស់គ្នាខំប្រឹងទៅពីព្រោះសកម្មភាពលើកនេះគឺមានន័យល្អណាស់ថ្លៃពាក់កណ្ដាលម៉ាឡេស៊ី thank you តាមដានបន្ទប់ពិសោធន៍និងបន្ទប់ដាក់កុំព្យូទ័រ ជាអសាបងហើយមិនអាចចូលទៅបានទេ ខ្ញុំបានដាក់ទៅក្នុងទយោទឹកផឹកដោយជោគជ័យហើយតាមសញ្ញារបស់បទសុសកម្មនិងប្រដាប់បញ្ចូលសម្លេងរបស់បបបញ្ជូនមកទិសដៅក្នុងបន្ទប់ពិសោធន៍ហើយនិងក្នុងបន្ទប់ដាក់កុំព្យូទ័របានសន្មត់ហើយ ម៉ាស៊ីនបញ្ជាខ្ញុំបានដំឡើងនៅក្នុងឡានរបស់មេឃរួចហើយទិសដៅឃ្លាតឆ្ងាយពីរោងចក្រថ្នាំប្រហែលជា200ម៉ាយតាមសញ្ញារបស់វិទ្យុសកម្មនិងប្រដាប់បញ្ចូលសម្លេងរបស់បបបញ្ជូនមកទិសដៅក្នុងបន្ទប់ពិសោធន៍ហើយទឹកកកស្លាប់បានរលាយចូលទៅក្នុងអាងទឹកម៉ាស៊ីនជ្រាបអស់ហើយ ខ្ញុំត្រូវតែរំសាយ ពីកម្មវិធីដែលកំណត់មកក្នុងថ្ងៃនេះចោលពីព្រោះរហូតដល់ពេលនេះលោកសាស្ត្រាចារ្យលីម៉ាន់ឈួននៅ តែមិនទាន់មាន ដំណឹងស្លាប់រស់ហើយក៏មិនដឹងដែរចំណែកប៉ូលីសថ្ងៃនេះស្រាប់តែប្រកាសផ្អាកការតាមស្វែងរកដំណឹងរបស់លោកសាស្ត្រាចារ្យលីខ្ញុំក៏មានការខឹងសម្បាជាខ្លាំងដែរមានមនុស្សបែជាថិតនៅក្រោមស្ថានភាព ដែលគ្មានផោះតាងផ្សព្វផ្សាយពីដំណឹងពិសេសវាយប្រហារខ្ញុំព្រមទាំងក្រុមហ៊ុន របស់ខ្ញុំប៉ុន្តែតាមការពិត SPAT ជារបស់ខ្ញុំព្រមទាំងលទ្ធផលរបស់អ្នកទាំងអស់គ្នា ដែលនៅកន្លែងនេះខំប្រឹងដកពិសោធន៍ចេញមកទេលោកសាស្ត្រាចារ្យលី នៅក្នុងពិភពឆ្នាំ ជាបាលប្រកាសជាមាន ការចូលរួមបច្ច័យដ៏ធំអស្ចារ្យមែនហេតុនេះហើយខ្ញុំសូមអ្នកទាំងអស់គ្នាឲ្យខ្ញុំឈរស្មឹងស្មាតមួយនាទីដើម្បីគោរពវិញ្ញាណក្ខន្ធគាត់ផង។ ឥឡូវបានលាក់ខ្លួននៅលើខ្លួនរបស់កំលៀនជីងដែលជោគជ័យហើយដំណើរការទាំងប្រមាណបានរៀបចំអស់ហើយដល់កន្លែងលាក់ខ្លួនសិនទៅ 借不用了。 ទី1 2ជួរទី2 3ជួរទី3 3 ហើយចាប់ដល់តម្លើង ដីឲ្យបានស្រួលបន្តិចទេជួរទី1 2ជួរទី2 1ជួរទី3 3មួយគ្រាប់200ភ្នាល់គ្នាឲ្យតិចបន្តិចទៅមិនអីទេណា ណែឯងយ៉ាងម៉េចហ្នឹងមិនផឹកទឹកឯងហាគេមិនចូលចិត្តផឹកទឹកក៏គ្មានមធ្យោបាយដែរបងបានចូលក្នុងមិត្តកັບកុំព្យូទ័របានសិក្សាហើយបងមានពេលវេលា5នាទីសម្រាប់ធ្វើការបន្ថែមឯកសារចោល អ្នកផ្លូវពិបាកជាងគេនេះជាកន្លែងស្ទាបទងរបស់បន្ទប់ធ្វើការពិសោធន៍ហើយបានផ្ទុកនៅវ៉ែនតាគ្មានសមររបស់កំយិនជីងមើលស្ទាបស្ទងឯកសារជាពិសេសឥឡូវនេះកំពុងតែនៅក្នុងបន្ទប់ត្រជាក់បងអាចនៅទឹកនេះដោយមិនអាចហួសពី1នាទីបានទេហេតុអីក៏យ៉ាងនេះទៅវិញសេមបងមកមើលខាងនេះមើលអត់ទៅអត់ទៅ ហេប្រទេសម៉ាឡេស៊ីប្រើអក្សរថៃជាសំណុំរឿងឯកសារអាត់កំបាំងរបស់ CTC សូមបញ្ចូលសំណុំរឿងទៅក្នុងទៅហេឯងមិនមែនប្រុងអានឲ្យខ្ញុំស្ដាប់ទេឯងកុំកំរោកឯងត្រឹមតែមើលខ្ញុំទៅបានឯងចេះភាសាថៃដែរទេសំណុំរឿងឯកសារសម្ងាត់របស់ CTC បញ្ចូលសំណុំរឿងទៅក្នុងទៅបានហើយឯងគ្រាន់តែប្រាប់ខ្ញុំថាចុចទៅលឹះនៅកន្លែងណាទៅបានទៅហើយ F3 F បញ្ចូលសំណុំរឿងខ្ញុំដឹងហើយបញ្ចូលទៅក្នុងកុំព្យូទ័រមែនទេឯងគ្រាន់តែនិយាយប្រាប់ខ្ញុំចុចកលឹះមួយណាមែនទេឯងចាំស្ដាប់ណាអេយូ C ន័យថាវិធីពិនិត្យមើល لیلی ہے កណាត់ប្រាប់ខ្ញុំអាចធ្វើបានឯងមកធ្វើអី啊！ 啊 <laughs> 啊 ចូលបេសកកម្មរបស់លីម៉ាន់ឈួនប្រហែលជាคล้ายៗទេកុំព្យូទ័ររបស់ពួកយើងក៏ត្រូវគេបញ្ចូលបានដែរណាមួយពីរថ្ងៃក្រោយទៅឯងដឹងក្នុងបន្ទប់កុំព្យូទ័រការពិតអត់មានដំណើរការ SPAT ស្អីទេនៅក្នុងបន្ទប់ពិសោធន៍ក៏អត់មានឆ្នាំប្រភេទនេះដែរតើឯងមានអារម្មណ៍ថាពួកយើងត្រូវគេបោកដែរទេ តម្លៃរបស់ឯងយូរទៅកាន់តែខ្សោយទៅហើយបងឆាំនិយាយទៅបន្តមកទៀតពួកយើងត្រូវធ្វើយ៉ាងម៉េចអឺយើងចាញ់បោកគេហើយកងទ័ពក៏មកដែរឆាប់រត់ភ្លាមទៅ ពួកឯងទៅវាយន្តហោះសិនទៅឈរធ្វើស្អីទៀត បំណងរបស់នាងឲ្យខ្ញុំមកអ្វីទៅខ្ញុំចង់រួមដៃជាមួយលោក 1994លោកបាន លួចយកកាត់បៃកូនគោលរបស់អាមេរិកលេខទី206តាំងពីលោកចូលធ្វើការដល់ពេលនេះបរាជ័យតែម្ដងគត់នោះគឺកាលពី3ឆ្នាំមុនកាលនោះលោកត្រូវគេចាប់ប៉ុន្តែមួយអាទិត្យក្រោយមកលោកបានលួចដុចចេញពីគុកដោយជោគជ័យនាងធ្លាប់ធ្វើជាបុគ្គលិកនៅប្រទេសជប៉ុនបន្ទាប់មកក៏ទៅធ្វើលេខាការិនីនៅស្ថានទូតកូរ៉េខាងជើងកន្លះឆ្នាំមុនទៅធ្វើជាបុគ្គលិកធម្មតានៅរោងចក្រថ្នាំរបស់កម្មយានជីងគឺដើម្បី ថ្នាំព្យាបាលជំងឺមហារីករបស់លីម៉ាន់ឈួន នាងជាចារនារីប៉ុន្តែឥឡូវនេះដើម្បីលុយទាំងអស់គ្នាសុទ្ធតែដើម្បីលុយទេអ្នកណាជួលពួកលោកលីម៉ាន់ឈួនមុនពេលប៉ះទង្គិចហ៎មិនមែនទេមិនអាចទេពេលបុកជនហោះគេស្លាប់បាត់ទៅហើយ thank you លោកសាស្ត្រាចារ្យកម្មមានដំណឹងល្អហឹមរឿងអីទៅអ្វីអ្វីបានរៀបចំអស់ហើយ SPAT ចិត្តបានយីហៅពីកន្លែងពិសោធន៍ឆ្នាំហើយហឹមត្រូវសន្និដ្ឋានថា លីម៉ាន់ឈួនស្លាប់បាត់ទៅហើយទើបតឡាការព្រមទទួលស្គាល់ថាឆ្នាំនេះជាសិទ្ធិរបស់ពួកយើងពួកយើងមិនអាយរកគេឃើញទេ តើឲ្យខ្ញុំជឿថានឹងយកបានឆ្នាំមហារាជនោះដល់របៀបណាខ្ញុំគិតថាលោកគួរតែប្រយ័ត្នផងទៅ ពីកន្លែងដែលលោកទុកដាក់វៀននោះអើអរគុណលោកអាចចេញទៅបានហើយខ្ញុំមានកម្រងថាជិះឡានទៅផ្លូវរថភ្លើងដើម្បីបង្ហាញឲ្យគាត់ឈប់ គេលែនអាផេនហើយគេនឹងស្រីម្នាក់នោះជាអ្នកបង្កើតវាតើមែនទេអឺបើអញ្ចឹងគិតយ៉ាងម៉េចទៅបិទមាត់របស់ឯងទៅកន្លែងនេះជាឃ្លាំងមួយសម្រាប់បង្កត់របាយការណ៍ដើម្បីបិទបាំងផ្នែកតិចគេ ហេតុនេះហើយគ្មានការយាមកាមតឹងតែងទេហេតុអីក៏ត្រូវលាក់សាកសពលីមិនឈួននៅទីនេះ ខាងរាយការណ៍យល់ថាបើសិនបញ្ជាក់ថាលីមិនឈួនស្លាប់ហើយកម្មយិនជីងគឺអាចមានសិទ្ធិយកឆ្នាំនេះ ឈួនដែលពួកយើងបានជួបនៅអូស្ត្រាលីនោះប្រហែលជាคล้ายៗទេប្រកាសជាយកស្នាមកយ៉ាវដៃคล้ายៗមកបោកប្រាស់ពួកយើងហើយដៃក៏បានបងដែរមួយនេះមិនអាចคล้ายៗទេខ្ញុំជឿថាគឺមែនតែនពិតឬคล้ายៗក៏មិនសំខាន់ដែរសំខាន់ជាងគេគឺចាចេញពីកន្លែងនេះ ពួកយើងដាច់ខានមិនឲ្យឆ្នាំនេះធ្លាក់ទៅក្នុងដៃកម្មយានជីងទេបើអញ្ចឹងតាក់ទងជាមួយនាងដែរចុះតាក់ទងអីជាមួយលោកដែរនេះគ្រាន់តែជាការតាក់ទងខ្ញុំហើយនឹងគេរួមដៃគ្នាប៉ុណ្ណោះមិនមែនទេដឹងឯងរួមដៃគ្នាជាមួយនាងនាងមានឯកសាររបស់កម្មយានជីងច្រើនណាស់ដែលពួកឯងគ្មានទោះជាយ៉ាងណាក៏ដោយខ្ញុំយល់ថាស្រីនេះមានបញ្ហាច្រើនណាស់ខ្ញុំជឿនាងហេតុអីក៏បងជឿនាង nghe mình ông ba ơi Mọc hàng lấy máu Bên Mọc hàng lấy máu Leonel. ក៏ចេះប្រុងប្រយ័ត្នដែរស្ដាយខ្លះនឹងរួមដៃជាមួយខ្ញុំមែនទេអ្នកណា អាចជួយយកថ្នាំមកខ្ញុំបានគឺខ្ញុំរួមដៃជាមួយអ្នកនោះពួកយើងគ្មានពេលវេលាទៀតទេខំប្រឹងបន្តិចទៅដៃគូរបស់លោកជាមួយស្រីម្នាក់នោះសិតតែគិតគូរដល់លោកណា លោកព្រោះតែឆ្នាំនេះអាចក្បត់នឹងពួកគេដែរទេបើសិនជានាងមិនជឿទេ ពួកយើងអាចឈប់រួមដៃគ្នាគ្រប់ពេលវេលាបានបើសិនជាលោកមិនអាចក្បត់នឹងពួកគេទេខ្ញុំក៏មិនអាចរួមដៃជាមួយលោកបានដែរត្រូវពួកយើងទាំងពីរនាក់អាចរួមដៃគ្នាបាន តើនាងឈ្មោះអីដែរផាណាដូខ្ញុំឈ្មោះលីស្តូវិនមានមនុស្សហើយឆាប់ទៅតាមឯកសាររបស់ផ្កាយរណមបញ្ជាក់ថាទិសដៅបានចូលមកមហាគ្រឹះស្ថានមុននេះ5នាទី នៅមិនតាន់ចេញទៅវិញទេចាប់ខ្លួនពួកវាទៅវិញភ្លាមទៅ លោកបានលួច SPAT ថ្នាំព្យាបាលជំងឺមហារីកនៅក្នុងរោងចក្រ CTC រដ្ឋាភិបាលជួយធ្វើការពិសោធន៍ឲ្យគេថ្នាំនោះអត់មាននៅដៃខ្ញុំទេខ្ញុំដឹង ចង់ឲ្យខ្ញុំជួយធ្វើការឲ្យលោកឯងខ្ញុំអរឱកាសលោក សាងគុណលៀងទោសទៅចុះបើអញ្ចឹងលោកអញ្ជើញខ្ញុំមកទីនេះដើម្បីប្រាមជួបបាយគឺខុសហើយរឿងដែលកន្លងទៅកុំរំលឹកអីលោកជាមនុស្សដែលពិសេសជាងគេក្នុងរឿងនេះចង់ឲ្យខ្ញុំយកថ្នាំជូនលោកឯង អញ្ចឹងលោកដោះលែងស្រីម្នាក់នោះទៅខ្ញុំនឹងជួយលោកស្រីនោះមានសារៈសំខាន់ចំពោះលោកណាស់កុំចំណាយពេលវេលាអី3ថ្ងៃរោងចក្រឆ្នាំពិតជារៀបចំបានល្អមែនប៉ុន្តែផែនការរបស់ពួកយើងក៏បានជោគជ័យណាស់ដែររោងមនុស្សទៅលួចបង្ខំឲ្យគេប្រើទ័ពទៅយាមឆ្នាំនោះ ពួកយើងដឹងថាឆ្នាំនោះនៅឯណាហើយមានមនុស្សយាមច្រើនយ៉ាងនេះពួកគេអាចលួចបានដែរបើសិនជាពួកគេលួចមិនបាននឹងថាពួកយើងរកមនុស្សច្រឡំហើយពួកយើងមិនមែនគ្មានភ្នែកមុតយ៉ាងនេះឯណាមិនដឹងថាឯងកំពុងចាំអីទេ បងចតនា ខ្ញុំដឹងថាឯងនឹងមិនចង់ទៅទេរហូតមកហើយឆ្ងាញ់មែននំសាំងវិចដំបងយើងចាំយូរពេកហើយតើអាចប្រាប់ខ្ញុំបានទេតើការពិតពួកយើងមានរឿងអ្វីកើតឡើងទៅហ៎ប្រាប់ខ្ញុំបានទេដល់ពេលខ្ញុំនឹងប្រាប់ពួកឯងហើយខ្ញុំនឹងមេឃគឺយ៉ាងនេះហើយ គឺយ៉ាងនេះហើយហេស្ដាប់មិនឮទេនេះគេនិយាយឯងដេកក្រៅពីដេកហើយឯងសួរទៀតខ្ញុំនិយាយម្ដងទៀតចុះខ្ញុំនឹងមេកគឺយ៉ាងនេះហើយ ស្ដាប់មិនឮទេស្ដាប់មិនឮទេស្ដាប់មិនឮស្ដាប់មិនឮមែនទេបាទគេមិនទៅ យើងចាំស្អែកចាំមកទៀតក្រែងពួកយើងចាត់ការយប់នេះហ៎ខ្ញុំមានកន្លែងថ្មីទៀតហើយ ទទួលបានដំណងរបស់មេកែប្រែផែនការលួចឆ្នាំហើយនៅខាងខ្ញុំនោះបានរៀបចំរួចហើយឲ្យតបានឆ្នាំដល់ដៃខ្ញុំនឹងឲ្យដំណងដល់ឯងសម្រាប់មេចោលទឹកចិត្តចុះខ្ញុំនឹងការពារនាងពួកយើង នៅជាមួយនឹងគ្នាអស់មួយជីវិតបានខ្ញុំចាត់ដំណងរបស់បង អើទៅកន្លែងរបស់ឯងវិញទៅមកឈីតាហ៎ណែឯងត្រូវចេះមើលថែខ្លួនឯងផងណា យើងរងចាំដល់មេឃភ្លឺហើយបានចាត់ការអត់មានដៃគូលោកខ្លាចទេអញ្ចឹងទៅងាប់ក៏មិនតាមប្រមាណដែរមែនទេខ្ញុំស្គាល់ចិត្តបងយូរហើយបើទោះជាស្លាប់ទៅក៏មិននិយាយប្រាប់ពួកខ្ញុំដែរ អញ្ចឹងពួកខ្ញុំមកជួបឯងរឿងអីដែលត្រូវនិយាយប្រាប់ឯងនោះ ន្លែងលែងសត្វរបស់មេកាពីយប់មិញមានប្រសិទ្ធភាពគ្រាន់បើមែនខ្ញុំមកមិនឆោតមនុស្សនោះចេញមកអស់ហើយពួកគេសុទ្ធតែស្មានថាខ្ញុំចាញ់ល្បិចកលផ្លូវជាតិជាផ្លូវលំគេខ្លួនតែមួយគត់គេកំពុងតែសម្ដៅទេដៅរបស់ឯងហើយលោកចាំឯងនៅទីនេះជាតិពឹងលើឯងហើយនាងគឺដឹងហើយតា thank you គលឆ្នាំឲ្យខ្ញុំភ្លេច ឲ្យមេថ្នាំមក Imagine na បានថ្នាំមហារាជនោះហើយខាត់សម្លាប់វាចោលណាខ្ញុំឃើញក្នុងទស្សនាវដ្ដីរួចហើយមិនក៏មិនសម្លាប់គេទៅ លោកមកជួបខ្ញុំឬក៏មកដើម្បីឆ្នាំមហារាជបានដើម្បីឆ្នាំមហារាជខ្ញុំនឹងឲ្យលោកចូលមកវ៉ៃហេហើយយ៉ាងម៉េចទៅហើយនោះយកឡោមកភ្លេចវាចោលហ៎ខ្ញុំបានជួលលោកហើយហើយឲ្យថ្លៃលោកទៀត ហើយបើពិភពលោកនឹងជឿលើគម្រោងរបស់លោកទាំងអស់ឯជាអាយ៉ងរបស់ខ្ញុំដូច្នេះពេលខ្ញុំសប្បាយចិត្តខ្លាំងណាស់ គោលបំណងរបស់ខ្ញុំគឺគ្រាន់តែចង់ចាប់ឯងតែម្នាក់គត់ប៉ុន្តែស្រី ម្នាក់នោះឯងព្យាយាមសម្លាប់នាងតាមែនទេសូតូខ្ញុំមិនអត់អន់ឯងទេ សម្រាប់នាងឬទេតើមានតាក់ទងអីជាមួយនឹងឯងដែរជាមួយស្រីរបស់ឯងដូចគ្នាទេគ្មានតម្លៃត្រូវតែស្លាប់បន្ទាប់មកទៀតគឺឯងហើយ លែងដាច់ទៅក្រែងអាចចង់ងាប់ណាស់បំផ្លាញទាំងឆ្នាំនេះដែរទៅពុំឯងកុំសម័យថាយកឆ្នាំនេះបានឲ្យសោះ Ugh! មានបានលុយទេ តែក៏សប្បាយចិត្តដែរការពិតខ្ញុំមានរឿងមួយចង់និយាយជាមួយឯងយូរណាស់មកហើយពីដើមរហូតមកខ្ញុំតែងតែកុំឲ្យឯងចាំរឿងកាលពីមុន ការពិតអ្នកដែលជំរុះមិនបាននោះគឺខ្ញុំខ្លួនឯងទេសុំទោសណា ខ្ញុំដឹងតាំងពីមុនមកហើយ ខ្ញុំក៏មានរឿងមួយចង់ប្រាប់ឯងដែរអ្វីដែលត្រូវនិយាយគឺនិយាយចេញមកអស់ហើយអ្វីដែលត្រូវធ្វើក៏ធ្វើហើយដែរមកណែខ្ញុំមានរឿងមួយចង់ប្រាប់ឯងរឿងស្អីទៅ thank you ឡំទេដឹងសំឡាប់ចោលកុំទុកឲ្យសោះកន្លែងដើរទៅដល់ស្មៅក៏មិនរស់ដែរស្លាប់ហើយលុយលុយលុយលុយលុយសំណាងដែរពួកគេបើកទ្វារមិនបានទេពិតប្រកបហើយគេមានលុយឯណាទៅទិញម៉ាស៊ីនដោះលេខតែបាញ់តាវិញទៅ អាខ្ញុំសុំទោសអស្ចារអស្ចារសល់វាក៏មិនសบายដែរបានបើកបោសុទ្ធតែហួសកំណត់ហើយចូលនិវត្តទៅឯណាឡានរបស់ឯង ឡានថ្មីយ៉ាងនេះហើយមានមនុស្សស្រឡាញ់ច្រើនណាស់ផ្លាស់ឡានទៅកុំឲ្យខ្ញុំដឹងថាអ្នកណាលួចឡានរបស់ខ្ញុំ